ដែលនិយាយមុននេះមានប្រើខួរក្បាលមកគិតដែរអត់ឬក៏យកការស្អប់មកវិនិច្ឆ័យគាត់ ការដែលនិយាយទៅមកពីបារម្ភយល់ទេមិនបែបបារម្ភទេព្រោះថានេះជាខ្លួនរបស់គេទោះបីជាខ្ញុំទៅដេកជាមួយបងអាដាមក៏វាមិនមែនជារឿងរបស់ធានដែរហើយខ្ញុំខ្លួនឯងនេះក៏ដឹងដែរថាអ្វីគួរធ្វើ អ្វីដែលមិនគួរធ្វើ ធានកំលុកដៃចូលក្នុងជីវិតខ្ញុំច្រើនពេកណារឿងម្សិលមិញបានបញ្ជាក់ហើយថាធាននេះប្រែប្រួលបែបណាខ្ញុំមិនបានប្រែប្រួលទេគិតតែពីមុនទៅដែលជាអ្នកប្រែប្រួលនោះខ្ញុំប្រែប្រួលយ៉ាងម៉េចខ្ញុំជាមិត្តធានណាហើយខ្ញុំក៏មិនធ្លាប់តែអញ្ញាញ៉ៃរឿងធានដែរប៉ុន្តែធានវិញធានផ្លាស់ប្ដូរច្រើនណាធានឆេឆាវហើយរករឿងគេខុសរបៀបជាងមុន ជាពិសេសណាស់ គឺលើបងអាដាមធានធានកុំធ្វើឲ្យខ្ញុំស្អប់ធាន ច្រើនជាងនឹងទៀតអីណាព្រោះថាខ្ញុំនេះមិនចង់ឲ្យមិត្តភាពយើង ត្រូវរលាយដោយសារតែរឿងស្នេហានឹងទេ សូមឲ្យគេពេញចិត្តទៅសូមឲ្យគេពេញចិត្តទៅសាធុសាធុឲ្យតែសិភៅនេះបានចេញលក់ទោះជាមិនបានកម្រៃក៏ខ្ញុំព្រមដែរបងព្រោះថាខ្ញុំស្រឡាញ់ការនិពន្ធប្រឡំលោកនេះខ្លាំងមែនទែនណាបងបងនិយាយត្រង់ចុះសិភៅនេះល្អមែនគ្រាន់តែអានមួយទំព័រពីរទំព័រដំបូងក៏ចាប់អារម្មណ៍ទៅហើយទោះមានចំណុចខ្វះខាតតិចតួចក៏ដោយ វាត្រូវតែអញ្ចឹងណាបងព្រោះថាខ្ញុំព្យាយាមសរសេរវាឲ្យល្អខ្លាំងបំផុតហើយប្រឡំលោកល្អក៏មិនប្រកាសថាចេញទៅល្បីដោយសារតែអូនឯងគ្មានឈ្មោះល្បីអ្នកអានមិនហ៊ានចំណាយលុយទិញយកទៅអានទេអូនបានអ្នកនិពន្ធគេល្បីគេមានហ្វេនចាំតាមដានរហូតអញ្ចឹងហើយទើបសភៅគេចេញទៅលក់អស់អស់និយាយនេះណាបំបាក់ទឹកចិត្តគ្នាអ្នកថ្មីពេកហើយហេតុអីក៏និយាយអញ្ចឹង បើបោះពុំទៅមិនជោគជ័យបណ្ណាគីបងក៏ប្រឈមមុខនឹងភាពខាត់បងដូចគ្នា បងនិយាយនេះណាមិនមែនថាបងមិនចង់ជួយអូនទេ តែបងមើលតាមស្ថានភាពបច្ចុប្បន្នបងសុំទោសណា បងមិនហ៊ានបន្ថយទេបើសិភៅនេះបោះពុំចេញទៅលក់មិនដាច់ទេប្រកាសជាទុកឲ្យកណ្ឌីស៊ីមិនខានហេងសុយអាចនឹងចង្អៀតរកកន្លែងទុកគ្មានផងកថាបាន បងជួយខ្ញុំម្ដងទៅណាបងខ្ញុំពិតជាស្រឡាញ់ខាងនេះមែនហើយខ្ញុំក៏ជឿជាក់លើស្នាដៃរបស់ខ្លួនឯងដែរបើសិភៅនេះចេញលក់ទៅណាប្រកាសជាមានគេគ្រប់គ្រងខ្លាំងហើយអ្នកណាក៏គេជឿជាក់លើស្នាដៃខ្លួនឯងដែរមានតែអ្នកដែលគេយកលុយមកទិញទេ ដែលគេមិនទុកចិត្តអូនឯងយកទៅគិតម្ដងទៀតទៅបើអូនជាបងអូនក៏មិនហ៊ានបថយយកសភៅនេះដែរស្រឡាញ់តែម្យ៉ាងក៏វាមិនគ្រប់គ្រាន់ដែរអូនត្រូវមើលស្ថានភាពផង ថាអូនអាចទៅរួចជាមួយរឿងនេះឬអត់និយាយរួមទៅបងមានលក្ខខណ្ឌមួយទៀតចង់និយាយជាមួយអូនដូចគ្នាបើរឿងនេះចង់ឲ្យបងចេញលក់ទាល់តែកុំដាក់ឈ្មោះអូនឯងបើអូនដាក់ទៅក៏គ្មានអ្នកស្គាល់ក៏គ្មានអ្នកចង់ទិញដែរធ្វើអញ្ចឹងមិនកើតបងបើធ្វើអញ្ចឹងណាខ្ញុំនៅតែគ្មានឈ្មោះគ្មានគេស្គាល់ខ្ញុំដដែលនឹងរឿងនេះជារឿងរបស់អូន បើអស់អីហើយបងសុំទៅធ្វើការសិនហើយ ព្រោះមានសិភៅប្រឡំលោករបស់អ្នកល្បីល្បីជាច្រើនទៀតដែលបងត្រូវបោះពុំមិនក៏មកផ្ដល់ឱកាសអ្នកថ្មីអញ្ចឹង សួស្តីបងមានការអីដែរអូនរត់ទិញសភៅមែនខ្ញុំអត់មានមកទិញសភៅអីទេតែខ្ញុំយកសភៅមកឲ្យបងមើលសភៅអីគេនេះជាសភៅដែលខ្ញុំខំប្រឹងនិពន្ធឡើងដោយខ្លួនឯងបងខ្ញុំចង់ឲ្យបងយកវាលក់ទៅបើចេញលក់ទៅប្រកាសជាមានគេគ្រប់គ្រងខ្លាំងជាមិនខានទេនេះបើខ្ញុំមានលទ្ធភាពណាខ្ញុំយកទៅបោះពុំលក់ដោយខ្លួនឯងហេបងឯងអត់មានលទ្ធភាពផង បងអ្នកលក់នៅតូបធម្មតាអញ្ចឹងមានលទ្ធភាពបណ្ណារបស់ពុំអានឯងទៅចុះអញមិនក៏មិនសាក់ទៅបណ្ណាគារធំធំទៅ ក្រែងលោគេមានលទ្ធភាពរបស់ពុំច្រើនជាងបងខ្ញុំទៅរួចហើយបងប៉ុន្តែគេមិនទុកចិត្តស្នាដៃខ្ញុំទេតែខ្ញុំហ៊ានអះអាងថាបើបងយកសិភ័យនេះទៅបោះពុំលក់ណាប្រកាសជាមានគេគ្រប់គ្រងបងខ្លាំងជាមិនខានទេបើបណ្ណាគារធំធំគេមិនទុកចិត្តស្នាដៃអូនឯងផងបងអ្នកលក់ត្រឹមតូបធម្មតាអញ្ចឹងមិនទុកចិត្តអូន ហើយណាមួយទៀតបើបោះពុំទៅក៏មិនប្រកាសថាគេមើលស្នាដៃអូនឯងដែរអូនអើយបងជួយមិនបានទេបងបងជួយខ្ញុំផងទៅណាខ្ញុំអត់យកលុយទេធ្វើមិនក៏ដោយឲ្យតែបានសភ័យនេះចេញលក់ណាអត់ទេអូនតបបងតូចតែមួយអញ្ចឹងណាបើលក់អត់ដាច់ទៅច្បាស់ជាគ្មានកន្លែងឈរជើងជាមិនខានទេបងពិតជាជួយមិនបានទេអូន ចាត់ទុកថាជួយយុវជនចំនួនក្រោយឲ្យសម្រេចក្តីសម័យផងទៅណាបង បងជួយមិនបានទេអូន ជួយខ្ញុំម្ដងទៅណាបង បងជួយអូនឯងចុះបើបងរលីទ្រព្យសម្បត្តិបងទៅអ្នកណាគេជួយបងវិញអូនអូនឯងឆាប់ទៅវិញទៅបងអត់ជួយទេជួយមិនបានទេខ្ញុំសុំវល់ណាបងហើយមនុស្សអីក៏មិនបាននិយាយគ្នាម៉េចណាបងណាថាបងជួយមិនបានទេ ជំរាបសួរបងបាទជំរាបសួរខ្ញុំមានរឿងបោះពុំសិភៅប្រឡោមលោក ចង់សួរបន្តិចគឺបើខ្ញុំចង់បោះពុំសិភៅប្រឡោមលោក10ក្បាលខាងរងពុំបងបោះពុំឲ្យខ្ញុំបានអត់ថាម៉េចបោះពុំ10ក្បាលមិនកើតទេអូនគេបោះម្ដងសិតតែ5000ក្បាលឯណោះនេះមានគេបោះច្រើនដល់ថ្នាក់នឹងផងឯបងត្រូវហើយព្រោះសិភៅគេលក់ដាច់ខ្លាំងណាស់អ្នកនិពន្ធគេសិតតែល្បីល្បីណាអូនអញ្ចឹងសិភៅគេបោះច្រើនច្រើនណាស់ អូនឯងឲ្យបងបោះ10ក្បាលអញ្ចឹងបងធ្វើមិនកើតអូនឯងសាកទៅសួរកន្លែងផ្សេងទៅក្រែងលោកគេអាចបោះ10ក្បាលឲ្យតែខាងបងអត់ទេព្រោះជាប់បោះឲ្យភៀវហើយចាបងអញ្ចឹងមិនអីទេព្រោះថាខ្ញុំមានលទ្ធភាពបោះតែប៉ុណ្ណឹង បើបោះដល់ទៅរាប់ពាន់រាប់រយក្បាលនោះខ្ញុំមិនដឹងជាទៅរកលុយឯណាបានទេមិនអីទេអញ្ចឹងខ្ញុំលាបងសិនហើយបានជឿ មានកាយដែរអូនបាទបងខ្ញុំចង់សួរពីរឿងបោះពុំសភៅណាឬបងនិយាយជាមួយគាត់មិញឬថាបោះ100ក្បាលឡើងហើយបងអឺមិនហើយបងឯងចង់បោះពុំមែនបាទមែនហើយបងអឺប៉ុន្តែខ្ញុំចង់ដឹងថាបើបោះពុំចាប់ពី1000ក្បាលអស់ប្រមាណលុយបងឃើញអូនចង់ព្រមតែគេបងជឿធ្វើទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង S26 Go Progress ថ្មីថ្មីថាទឹកនំ Unitrai ប្រភេទ Premium គុណភាពស្វេដងស្មានជីវិតរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង Sting ជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង Carry Sweat ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីជប់គម្រោងដើម្បីឈ្នះពី Sir Card Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដើម្បីជំនួយកម្លាំង និងខួរក្បាលញ៉ាំបេរូការាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាឃើញអូនជុំព្រឹងតែគេបងជឿទ្វេអូនអាយសួរអញ្ចឹងបងមិនដឹងនិយាយយ៉ាងម៉េចទេអូន ព្រោះវាអាស្រ័យទៅលើចំនួនទំព័រសិភៅតែតាមដែលទម្លាប់បោះពុំសិភៅប្រឡោមលោក1000ក្បាល ប្រហែលជា6 7លាន6 7លានណាអូអញ្ចឹងបងគឺព្រះហើយលុយច្រើនអញ្ចឹងតរណាបានទៅអញ្ចឹងអីទេបងអញ្ចឹងខ្ញុំនិយាយទៅវិញហើយណាបងណាបាទបាទអរគុណបង សុំទៅបងអឺណាគឺខ្ញុំអញទុកកន្លែងការងារជាផ្សារទំនើបមែនចង់ទៅ ចង់មកស្រែកតិចចិនវាមិនជាលើកទី1ទេ តែវាច្រើនលើកហើយរាល់ថ្ងៃអាចគ្មានគោរពទូនាទីសោះហ្មងសុំទោសណាបងខ្ញុំមានការនៅខាងក្រៅបានជាខ្ញុំមកយឺតបងមានការឯងមានការរាល់តែថ្ងៃហ្មងបើមានការសំខាន់រាល់ថ្ងៃអញ្ចឹងឯងដាក់ពាក្យលាឈប់ទៅហើយឯងទៅធ្វើការងារដែលឯងរវល់ទៅព្រោះទីនេះគ្មានលុយបើកឲ្យមនុស្សដែលរវល់ដូចឯងទេ ខ្ញុំសុំទោសលែងមានលក្រហើយបងសុំទោសសុំទោសអាងអីក៏និយាយថាសុំទោសតែអត់ដែលឃើញកាយខ្លួនយ៉ាងម៉េចម្សិលមិញមានរឿងជាមួយភៀងម្ដងហើយសំណាងហើយដែលគេមិនររឿងបើគេររឿងវិញណាខូចទាំងឈ្មោះម៉ាត់ខូចទាំងឈ្មោះខ្ញុំដែលរើបុគ្គលិកមកទៀតរឿងម្សិលមិញខ្ញុំសុំទោសបងហើយតើបងហើយបងនិយាយធ្វើអីទៀតខ្ញុំនិយាយដាស់តឿននេះពីព្រោះខ្ញុំឃើញឯងធ្វើខុសដដែលដដែលបើមានម្ដងទៀត ឯងត្រៀមខ្លួនដាក់ពាក្យលេខឈប់ឲ្យហើយទៅ បាទបងខ្ញុំឈប់ធ្វើអញ្ចឹងទៀតហើយបើអញ្ចឹងធ្វើឲ្យបានដូចមាត់ផង ខ្ញុំហត់នឹងអង្គុយមើលអាកប្បកិរិយាគ្មានទំនួលខុសត្រូវដូចជាឯងណាហើយបើឯងយឺតទៀតណាខ្ញុំនិយាយម្ដងទៀតខ្ញុំមិនទុកទេមិនដឹងជាទុកធ្វើអីនាំតែឲ្យបុគ្គលិកដតីគេយកគំរូតាមនឹងទៅ ឆាប់ទៅធ្វើការទៅបាទបង ខ្ញុំទៅធ្វើការឲ្យបងចាំមែនមកយឺតរាល់ថ្ងៃ មុនកើតអីមុខមិនសប្បាយចិត្តសោះអញ្ចឹង មានរឿងអីប្រាប់បងមកបងជួយដោះស្រាយឲ្យប៉ាត់មែននេះបងជួយខ្ញុំបានមែននេះជួយបានលើកលែងតែរឿងតាក់ទងជាមួយនឹងសិភើបន្លំលោកព្រោះបងមិនចូលចិត្តទេហើយបងក៏ធុញថប់ពេលដែលលើអូននិយាយពីវាដែរមែនទេរឿងដែលអូនពិបាកចិត្តទេគ្មានរឿងអីក្រៅពីរឿងហ្នឹងទេ បងក៏ដឹង ហើយព្រឹកមិញអូនទៅបណ្ណាគារយកសិភៅឲ្យគេបោះពុំឲ្យដែរហើយលទ្ធផលក៏ដូចបណ្ណាគារមុនមុនដែរមែនទេគេមិនយកសិភៅអូនបោះពុំហេតុផលគឺមកពីអូនគ្មានសមត្ថភាព ហើយគ្មានឈ្មោះល្បីគេនិយាយអញ្ចឹងមែនទេបើបងដឹងហើយបងនៅមកនិយាយធ្វើអីទៀត បើមិនជួយលើកទឹកចិត្តទេណាក៏កុំមកនិយាយឌឺដងឲ្យខ្ញុំ បងប្រាប់ពីដំបងហាញ់តាថាអូនគ្មានបានការទេចំពោះរឿងនិពន្ធប្រឡំលោកនឹងប៉ុន្តែអូនមិនស្ដាប់បង ហើយបងក៏គ្មានថ្ងៃលើកទឹកចិត្តចំពោះរឿងអត់ប្រយោជន៍នឹងដែរបងមិនចូលចិត្តអូនគួរតែស្ដាប់បងខ្លះបើបងមិនចូលចិត្តក៏មិនមែនមានន័យថាខ្ញុំត្រូវមិនចូលចិត្តតាមបងដែរខ្ញុំស្រឡាញ់ខាងនេះហើយខ្ញុំក៏គ្មានហេតុផលអី ដែលត្រូវបញ្ឈប់វាដែរនេះអូនកំពុងតែចង់ឌឺបងឯងបងជាសង្សារអូនបើបងថាមិនបានគឺអត់ហើយព្រោះបងមើលដឹងថាអូនទៅមិនរួចទេតនឥឡូវនេះវ៉ាកងអូនសាកល្បងចូលធ្វើការនៅក្រុមហ៊ុនបងប្រុសបងសិនទៅកុំទៅផ្ដេកផ្ដួលជាមួយអាក្តីសម័យអត់ប្រយោជន៍នឹងខ្ញុំមិនទៅទេខ្ញុំឆ្លាញ់ការនិពន្ធប្រឡំលោកនេះណាឲ្យខ្ញុំទៅធ្វើការនៅទីនោះណាខ្ញុំមិនទៅទេក្បាលរឹង ចង់ធ្វើជ្រុលទាំងដែលខ្លួនឯងគ្មានសមត្ថភាព ពេលណាទៅមុត ពេលណាទៅអូនដឹងខ្លួនចេះធ្វើខ្លួនជាមនុស្សធំខ្លះអារឿងក្តីសម័យកូនក្មេងបំភ្លេចវាចោលទៅព្រោះមនុស្សត្រូវការចាយលុយបើក្តីសម័យរបស់អូនវាមិនបានធ្វើឲ្យអូនជោគជ័យទេបំភ្លេចវាចោលទៅបានហើយនិយាយជាមួយបងក៏គ្មានដឹងរឿងអីដែរ ខ្ញុំទៅរកធាននៅហាងកាហ្វេវិញបងញ៉ាំតែឯងទេអាំងអីនឹកឃើញតែអាំងចង្រៃនោះរហូតសង្ស័យតែដេកជាមួយគ្នាហើយក៏មិនដឹងពេលនៅជាមួយឯងធ្វើជាកំណាញ់ខ្លួនកុំឲ្យដល់វេនខ្ញុំអសោះណា ធាននោះសង្សារមករទៀតហើយនោះនៅលួចមើលអីមិនក៏មិនទៅ សង្ស័យឆ្លោះគ្នាហើយនឹងមិនមែនសង្សារខ្ញុំទេបងមិត្តភ័ក្ដិអន្តរាកុំយល់ច្រឡំណាពូម៉ាក់ពូម៉ាក់បើយើងឃើញឲ្យលួចមើលគេកសែភ្នែកមិនធម្មតាទេប្រហែលជាស្រឡាញ់ខ្លាំងទៀតផងកុំនិយាយអញ្ចឹងតាមុតលឺណាមុតថាខ្ញុំស្រឡាញ់គេមែនទេឡើយបើគេដឹងមិនល្អកុំអោយឯងនឹងលួចស្រឡាញ់គេតែម្នាក់ឯងអញ្ចឹងទៀតកុំលឺពេក តែមុតលឺមុតខឹងខ្ញុំឡើយណាខ្ញុំសុំវងណាអឺអឺក៏បានអញ្ចឹងបងទៅមើលខាងនោះសិនបាទបងមិញខាញនិយាយមើលមកខ្ញុំរហូតនាំគ្នានិយាយដាំខ្ញុំមែនបានឃើញសាច់មានណា សុកសុកខ្ញុំនិយាយដាំមកធ្វើអីហាមចាំសង្សារមែនអត់ទេគឺមរធានហ្នឹងឯង គឺពិបាកចិត្តនឹងណាធានក៏ដឹងថារឿងអីដែរគ្មានអ្នកណាលើកទឹកចិត្តខ្ញុំសោះប៉ាម៉ាក់ក៏អញ្ចឹងបងអាដាមក៏អញ្ចឹងដែរគិតគិតទៅចង់តែយំទេនេះស្រឡាញ់ស្អីក៏គ្មានអ្នកគ្រប់គ្រងដែរប៉ុន្តែមានខ្ញុំតាតែគ្រប់គ្រងយើង ធានហ្នឹងមិនបងអាដាមផងហ្នឹងពេលឃើញអូនជុំព្រំតែគេបងជឿទ្វេ កោជូអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង S26 Go Progress ថ្មីមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពទ្វេដងស្មានជីវិនរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ស្ទីងជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីជប់គម្រោងដើម្បីឈ្នះពី Sir Card Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាពេលឃើញអូនជុំព្រំតែគេបងជឿទ្វេជឿបើសិនជាអ្នកដែលគ្រប់គ្រងខ្ញុំគឺជាបងអាដាមខ្ញុំមិនដឹងជាសบายចិត្តប៉ុណ្ណាទេធានមិនមែនអាដាមទេមនុស្សខុសគ្នាហើយថ្ងៃក្រោយកុំយកខ្ញុំទៅពាក់ព័ន្ធនឹងសង្សារយើងចូលចិត្តហើយមិនធានគ្រាន់តែនិយាយប៉ុណ្ណឹងសោះខឹងមែន ឬក៏ធាននៅខាងរឿងដែលខ្ញុំថាឲ្យធានព្រឹកមិញបើខាងណាខ្ញុំសុំទោសព្រោះថាព្រឹកមិញនេះខ្ញុំមានអារម្មណ៍មួម៉ៅបានជានិយាយស្ដីឲ្យធានបាត់នឹងនោះខ្ញុំមិនដែលខឹងមុតទេ មានតែមុតទេ ដែលខឹងខ្ញុំនោះហើយបានហើយបានហើយមិននិយាយរឿងនឹងទៀតទេនិយាយរឿងខ្ញុំវិញណាពេលនេះខ្ញុំបាក់ទឹកចិត្តណាស់ធានគិតអីក៏មិនចេញដែរ ទៅបណ្ណាគារក៏គ្មានអ្នកណាគេចង់ជួយហើយតរបងអាដាមក៏គាត់មិនជួយទៀតពេលនេះខ្ញុំស្មុគស្មាញខ្លាំងណាស់ធានអើយខ្ញុំដឹងថាខ្ញុំលើកទឹកចិត្តមុតណាក៏មិនដូចសងសាមុតដែរប៉ុន្តែខ្ញុំជឿចាស់ថាមុតនឹងអាចធ្វើបានណែមុតណាកំបាក់ទឹកចិត្តអសណាតាមពិតទៅខ្ញុំលួចអានសភើមុតដែរតាពេលស្ដាប់ទៅមានអារម្មណ៍ថាដូចជាឃើញមនុស្សតអញ្ចឹងអញ្ចឹងហ៎មែន ប៉ុន្តែខ្ញុំដូចជាមានអារម្មណ៍ថាសៀវភៅហ្នឹងគឺ ខ្ញុំអត់ទាន់អាចធានមើលទៀតណាអូយបានបានឈុំនិយាយរឿងនោះទេម្ល៉េះដល់ម៉ោងចេញធ្វើការដូចជាម៉ោង10ហើយឥឡូវនេះតោះយើងទៅ បន្ទប់ជួលយើងវិញហីហឹមសំទុនណាសាច់ឈាមរបស់មុតមិនស័កសមនឹងជិះម៉ូតូជាមួយអញទេសោកស្ដាយផងណាស់ ហើយយើងក៏មិនបណ្ដោយឲ្យសង្សាររបស់យើងទៅជិតទៅពីអ្នកជាមួយអ្នកដតីដែរមិនអីទេណាធាន ធានតែបន្តម្នាក់ឯងសិនទៅណាចាំខ្ញុំទៅវិញជាមួយបងអាដាមក៏បានដែរបើសិនបងស្គាល់អូនមុនអូនគ្មានថ្ងៃយំទេពុកវាត្រូវតែអញ្ចឹងហើយ ព្រោះបងជាសង្សារមុនបងមិនឲ្យអ្នកដតីមានឱកាសបាននៅជាមួយមុតដល់ថ្នាក់ស្រមើស្រមៃ ថាមុតនឹងស្រឡាញ់វាវិញដែរទេហើយមុតក៏អញ្ចឹងកុំសើនិយាយអីស្និទ្ធស្នាលជាមួយគេកុំឲ្យគេមានសង្ឃឹមជាងនេះ ព្រោះបងមិនចង់ឃើញសង្សារខ្លួនឯងមានបាបព្រោះធ្វើឲ្យគេយល់ច្រឡំទេមិនទេធានបិទមកឲ្យធានទៅយ៉ាងម៉េចទ្រោះមិនបានឬក៏ចង់វាយយើង ម្ដងនេះ មិនត្រឹមតែដេកគុកទេសំបីតការងារក៏បាត់បង់ដែរបានហើយណាបងឧត្តមតើយើងទៅធៀនខ្ញុំទៅមុនហើយណាចាំជួបគ្នានៅបន្ទប់ជួល ចង់ដឹងណាស់ថាបើគ្មានខោអាវនៅលើខ្លួន មុតស្រស់ស្អាតយ៉ាងណាទេព្រោះបងក៏ខាតពេលតាមមុតយូរហើយដែរវាគួរតែដល់ពេលដែលមុតត្រូវតបស្នងបងវិញហើយអាមីជ្រែកអាចង្រៃ ចាំមើលតែថ្ងៃណាយើងបានខ្លួនមុតណាឯងច្បាស់ជាយំស្វាមិនខានធានមកដល់យូរហើយខ្ញុំមិនដល់មកស្ទើរហើយការប្រឹសត្រូវតែផ្ទះទេប៉ុន្តែដល់សារតែឃើញអ្នកខ្លះមានបំណងមិនល្អលើមុតអោះបងទៅផ្ទះហើយណាអូនក៏ឆាប់ជួគេងដែរទៅចាដោយបង ប្រាប់មុនអញ្ចឹង ហាមធ្វើខ្លួនស្និទ្ធស្នាលជាមួយអ្នកដតីពីរកុំឲ្យគេគិតច្រើនប្រយ័ត្នបាបបើសិនបងជាម្នាក់បងនឹងកាន់ដៃអូនគ្រប់ពេលបើសិនបងគឺជាគេពេលទំនេរគឺនៅក្បែរគ្នាបើសិនបងស្គាល់អូនមុនបងដាំអើយបងដាំ ម្ដងក៏និយាយស្ដីគួរឲ្យស្អប់ម្ដងក៏ធ្វើខ្លួនគួរឲ្យស្រឡាញ់បែបអញ្ចឹងនេះអែអូនខាងនៅបងចាំមិនបានទេ តាំងមកពីស្រុកមកដល់ទីនេះមុតដូចជាដើរលេងយប់ច្រើនណាស់ដើរលេងជាមួយមនុស្សស្និទ្ធស្នាលតែវាគ្មានរឿងអីធំដុំតែធានឬមួយក៏ធាន ចង់យករឿងនេះទៅប្រាប់ប៉ាម៉ាក់ខ្ញុំពេលឃើញអូនចង់ប្រឹងតែគេ បងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងតាំងពីមុនប្រាប់ថាមិនអោយចិត្តនឹងរឿងរបស់មុនណាខ្ញុំក៏គិតម្ដងទៀតថាមិនគួរនិយាយប្រាប់មុនទៀតទេហើយរឿងដែលមុនដើរលេងយប់ណាកុំភ័យថាខ្ញុំប្រាប់ប៉ាម៉ាក់មុនអីព្រោះខ្ញុំទុកចិត្តមុនថាមុនមិនបារម្ភឲ្យខ្លួនឯងខូចទេអញ្ចឹងឯងបានស័កសមជាពួកម៉ាក់នឹងគ្នា ដឹងចិត្តខ្ញុំចឹងគឺល្អហើយតាអញ្ចឹងចឹងតែបន្ទប់ទេជប់ហើយបើសិនបងស្គាល់អូនមុនអូនគ្មានថ្ងៃយំទេពុកមាបើសិនពុកយើងនៅក្បែរគ្នារំវេលាមានតែក្តីសុខគេសំណាងស្គាល់អូនមុន តែគេល្ងងល្ងងមិនចេះមើលថែ ទុំអូនចោលមុតមានរឿងនិយាយគ្នាសិនមានរឿងអីនិយាយមកចាំបាច់ធ្វើមុខអញ្ចឹងខ្ញុំពិតជាមិនចង់ឲ្យមុតដល់លេងយប់អញ្ចឹងទៀតទេពេលឃើញអូនជុំព្រំតែគេបងជឿធ្វេជឿទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង S26 Go Progress ថ្មី យថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្មានជីវិតរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង Sting ជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីជប់កម្រងដើម្បីឈ្នះពី Sir Card Let's go ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Let's go La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាពេលឃើញអូនជុំព្រំតែគេបងជឿទ្វេជឿថាចេះដឹងរឿងមុតកថាបានដែរប៉ុន្តែខ្ញុំចង់ឲ្យមុតមានបញ្ហានៅថ្ងៃក្រោយនេះមុតណា ដូចជាទុកចិត្តអាម្នាក់នោះពេលហើយឯងទុកចិត្តរហូតដល់ថ្នាក់តារាមអនាជាមួយវាទាំងយប់ហើយចុះបើវារំលោភមុតហើយពេលនោះមុតគិតយ៉ាងម៉េចហ៎មុតជាស្រីណាធ្វើអីឲ្យចិត្តដឹងខ្លួនឯងផងកុំអាងតែសង្សារបណ្ដោយខ្លួនទៅជាមួយគេទាំងយប់បាននេះអីមនុស្សប្រុសទោះបីយ៉ាងណាយ៉ាងណាក៏ដោយក៏នៅតែជាប្រុសដែរយល់ទេទោះជាគេស្រឡាញ់មុតតែមិនប្រកាសថាគេនេះមិនចង់បានខ្លួនប្រារបស់មុតទេកុំធ្វើឲ្យប៉ាម៉ាក់មុតណាមានអារម្មណ៍ថាខកបំណងថ្ងៃក្រោយណា មនុស្សប្រុសណាមិនគួរទុកចិត្តទេ រួមទាំងធានដៃត្រូវទេ ខ្ញុំដឹងតាំងពីដំបូងមកម្លេះថាធានណាអត់ស៊ីខ្សែជាមួយបងអាដាមទេ តែខ្ញុំមិននឹកស្មានថា ខួរក្បាលធានគិតលើបងអាដាមអាក្រក់បែបនេះសោះនេះធានស្អប់គាត់ដល់ថ្នាក់ណាទេនេះបានហ៊ាននិយាយពីគាត់អញ្ចឹងមែនទោះជាខ្ញុំនេះ ស្គាល់បងឧត្តមក្រៅធានក៏ដោយតែខ្ញុំទុកចិត្តគាត់តាំងពីតាក់ទងគ្នាមកណាគាត់មិនដែលធ្វើអ្វីប្តីផ្ដាស់មកលើខ្ញុំដូចជាធានចោតទេដែលនិយាយមុននេះមាន ប្រើខួរក្បាលមកគិតដែរអត់ឬក៏យកការស្អប់មកវិនិច្ឆ័យគាត់ការដែរនិយាយទៅមកពីបារម្ភយល់ទេមិនបែកបារម្ភទេព្រោះថានេះជាខ្លួនរបស់គេទោះបីជាខ្ញុំទៅដេកជាមួយបងអដាមហ្នឹង ក៏វាមិនមែនជារឿងរបស់ធានដែរហើយខ្ញុំខ្លួនឯងនេះក៏ដឹងដែរថាអ្វីគួរធ្វើ អ្វីដែលមិនគួរធ្វើ ធានកំលុកដៃចូលក្នុងជីវិតខ្ញុំច្រើនពេកណារឿងម្សិលមិញបានបញ្ជាក់ឲ្យថាធាននេះប្រែប្រួលបែបណានោះខ្ញុំមិនបានប្រែប្រួលទេគិតតែពីមុនទៅដែលជាអ្នកប្រែប្រួលនោះខ្ញុំប្រែប្រួលយ៉ាងម៉េចខ្ញុំជាមិត្តធានណាហើយខ្ញុំក៏មិនធ្លាប់តែអញ្ញាញ៉ៃរឿងធានដែរ ប៉ុន្តែធានវិញណាធាន ផ្លាស់ប្ដូរច្រើនណាស់ធានឆេឆាវហើយរករឿងគេខុសរបៀបជាងមុន ជាពិសេសណាគឺលើបងអាដាមធាន ធានកុំធ្វើឲ្យខ្ញុំស្អប់ធាន ច្រើន ជាងនឹងទៀតអីណាព្រោះថាខ្ញុំនេះមិនចង់ឲ្យមិត្តភាពយើង ត្រូវរលាយដោយសារតែរឿងស្នេហានឹងទេហើយកុំឲ្យខ្ញុំលឺធាននិយាយអាក្រក់ពីបងដំទៀតឲ្យសោះណា បើខ្ញុំលឺម្ដងទៀតណាខ្ញុំអាចនឹងខឹងធានខ្លាំងហើយមិនឲ្យធានជប់មុខខ្ញុំក៏ថាបានដែរបើមិនពេញចិត្តបងអាដាមទេណាក៏កុំតែនិយាយជាមួយគាត់រស់នៅរៀងខ្លួនជាមួយបងអាដាមហ្នឹងគឺ ជារឿងដែលល្អបំផុតដែលធានគួរតែធ្វើហើយកុំមកចេះដឹងរឿងខ្ញុំទៀតឲ្យសោះណា នេះក៏ជាលើកចុងក្រោយដែលខ្ញុំដាស់តឿនធានដែរបើសិនបងគឺជាគេពេលទំនេរគឺនៅក្បែរគ្នាបើសិនបងស្គាល់អូនមុនអូនគ្មានថ្ងៃយំទេពុកងារបើសិនពុកយើងនៅក្បែរគ្នារំវេលាមានតែក្តីសុខ សំណាងស្គាល់អូនមុនតែគេល្ងងល្ងងមិនចេះមើលថែទុំអូនចោលឲ្យនៅម្នាក់ឯងមិញបងបានត្រឹមមើលពីចំងាយពេលឃើញអូនចំព្រំតែគេបងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណាគេធ្វើបាបអូន ចង់លងលងចង់កំតស្រីបើសិនបងគឺជាគេវិញមិនបាច់បារម្ភទេព្រោះថានេះវាជាខ្លួនរបស់គេហើយទោះបីជាខ្ញុំនេះទៅដេកជាមួយអ្នកបងអដាមក៏វាមិនមែនជារឿងរបស់ធានដែរហើយខ្ញុំខ្លួនឯងអ្នកក៏ដឹងដែរថាអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើធានក៏មកលោកដៃចូលក្នុងជីវិតខ្ញុំច្រើនពេកណារឿងមិនសមវិញណាបានបញ្ជាក់ហើយ ថាធាននេះប្រែប្រួលបែបណាខ្ញុំមិនបានប្រែប្រួលទេគិតតែពីមុនតែជាអ្នកប្រែប្រួលនោះខ្ញុំប្រែប្រួលយ៉ាងម៉េចខ្ញុំជាមិត្តធានហើយខ្ញុំក៏មិនធ្លាប់តែញ៉ៃញ៉ៃរឿងធានដែរប៉ុន្តែធានវិញហ៊ានផ្លាស់ប្ដូរច្រើនហ៊ានឆេឆាយហើយរករឿងគេខុសរបៀបជាងមុន ជាពិសេសណាស់គឺលើបងអត់ដល់ធានធានកុំធ្វើឲ្យខ្ញុំស្អប់ធាន ច្រើនជាងនឹងទៀតអីណាព្រោះថាខ្ញុំនេះ មិនចង់ឲ្យមិត្តភាពយើងត្រូវរលាយដោយសារតែរឿងស្នេហានឹងទេហើយកុំឲ្យខ្ញុំលឺធាននិយាយអាក្រក់ពាក្យបងដំទៀតអីសោះបើខ្ញុំលឺម្ដងទៀតនេះខ្ញុំអាចនឹងខឹងធានខ្លាំងហើយមិនឲ្យធានជប់មុខខ្ញុំក៏ថាបានដែរបើមិនពេញចិត្តបងអាដាមទេណាក៏កុំតែនិយាយជាមួយគាត់រស់នៅរៀងខ្លួនជាមួយបងអាដាមណាគឺជារឿងដែលល្អបំផុតដែលធានគួរតែធ្វើហើយកុំមកចេះដឹងរឿងខ្ញុំទៀតអីសោះណា នេះក៏ជាលើកចុងក្រោយដែលខ្ញុំបានទានធានដែរនេះមុតគិតថា ខ្ញុំអាក្រក់គ្រប់រឿងតម្រមែនទេតែដឹងហើយថាខ្ញុំឆ្លាញ់មុត ប្រហែលជាខ្ញុំពាក់ព័ន្ធជាមួយមុតច្រើនពេកហើយដូចដែលមុតបានថាតែខ្ញុំពិតជាទ្រាំមើលមិនបានមែនបើឃើញមុត ត្រូវអាម្នាក់នោះធ្វើរឿងមិនល្អដាក់នោះបើសិនបងស្គាល់អូនមុនអូនគ្មានថ្ងៃយំទេពុកមាបើសិនពុកយើងនៅក្បែរគ្នារំវេលាមានតែក្តីសុខគេសុំនាងស្គាល់អូនមុនតែគេល្ងងល្ងងមិនចេះមើលថែ ទុំអូនចោលឲ្យនៅម្នាក់ឯងមិញបងបានត្រឹមមើលពីចម្ងាយពេលឃើញអូនជុំព្រំតែគេបងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណាគេធ្វើបាបអូនចង់លងលងចង់កំដរស្រីបើសិនបងគឺជាគេវិញ បងនឹងទិញក្តីសុខឲ្យចោលខ្ញុំពិតខ្ញុំចង់ឲ្យមុតដល់លេងយប់ចឹងទៀតទេថាចេះដឹងរឿងមុខថាបានដែរប៉ុន្តែខ្ញុំចង់ឲ្យមុតមានបញ្ហានៅថ្ងៃក្រោយនេះមុតដូចជាទុកចិត្តអាម្នាក់នោះពេលហើយហើយទុកចិត្តរហូតដល់ថ្នាក់តារាមណាជាមួយវាទាំងយប់ហើយចុះបើវារំលោភមុតហើយពេលនោះមុតគិតយ៉ាងម៉េចហាមុតជាស្រីណាធ្វើអីឲ្យចិត្តដឹងខ្លួនឯងផងកុំអាងតែសង្សារបណ្ដោយខ្លួនទៅជាមួយគេទាំងយប់បាននេះអីមនុស្សប្រុស ទោះបីយ៉ាងណាយ៉ាងណាក៏ដោយក៏នៅតែជាប្រុសដែរយល់ទេទោះជាគេស្រឡាញ់មុតតែមិនប្រកាសថាគេនឹងមិនចង់បានខ្លួនប្រារបស់មុតទេកុំធ្វើឲ្យប៉ាម៉ាក់មុតណាមានអារម្មណ៍ថាខកបំណងថ្ងៃក្រោយណាមនុស្សប្រុសណាមិនគួរទុកចិត្តទេ ដោយសារតែរឿងយប់មិញបានជិះនិយាយរកខ្ញុំមែនទេមិនក៏ដាក់គេអញ្ចឹងធាននិយាយស្អីហ្នឹងអូយគេដឹងហើយតើកុំធ្វើពើនិយាយតាមត្រង់មើលអឺឲ្យខ្ញុំសុំទោសផងណាដែលខ្ញុំនិយាយមិនល្អពីសង្សាររបស់មុតមិនបាច់សុំទោសទេសុំត្រឹមតែកុំឲ្យខ្ញុំលើពាក្យហ្នឹងទៀតទៅបានទេ បងសុកចិត្តយកលុយនេះទៅចាក់បាល់តែបើលុយសម្រាប់ឲ្យអូនខ្ចីវិញណាបងគ្មានទេបងយកលុយមុនមកចាក់មិនទេបាននិយាយបែបនេះដាក់បងជាសងសាទេមិនជាម៉ែកុំមកចេះស្ដីបដៅលេងខ្លួនឲ្យមែនតែនទៅចាំមើលតែខ្ញុំបានស៊ីហើយពេលនឹងបានដឹងខ្លួនមកអង្វល់លុនទួខ្ញុំមិនខានទីលេងចរិតឲ្យមែនតែនទៅនេះបងដាំម៉ែខ្ញុំថាដូចជាយប់ហើយ យើងត្រឡប់ទៅផ្ទះវិញទេកុំតន់អីមុនអូនអង្គុយឲ្យតិចចិត្តសិនទៅអញ្ចឹងមុតញ៉ាំទឹកផ្លែឈើទៅប្រយ័ត្នលែងឆ្ងាញ់ណាមុតយ៉ាងម៉េចនឹងបងចាំពេលនេះយូរហើយណាស់យប់នេះបងនឹងសប្បាយជាមួយអូនឲ្យអត់ដៃ នបងជាម្នាក់បងនឹងកាន់ដៃអូនគ្រប់ពេលបើសិនបងគឺជាគេពេលទំនេរគឺនៅក្បែរគ្នាបើសិនបងស្គាល់អូនមុនអូនគ្មានថ្ងៃយំទេពុំងារបើសិនពួកយើងនៅក្បែរគ្នារំវេលាមានតែក្តីសុខ គេសំនាមស្គាល់អូនមុនតែគេល្ងងល្ងងមិនចេះមើលថែទុកអូនចោលឲ្យនៅម្នាក់ឯងនឹងបងបានត្រឹមមើលពីចម្ងាយពេលឃើញអូនចំព្រំតែគេបងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណាគេធ្វើបាបអូន ចង់លួងលោមចង់កំដរស្រីបើសិនបងគឺជាគេវិញ បងនឹងទិញក្តីសុខឲ្យចរណាយបងនឹងនេះក្បែរក្បែរអូនរាល់ថ្ងៃ ចង់ប្រាប់ស្រីបើបងជាគេ